នមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមត្ថរតនតយស្សៈទូលព្រះបង្គំខ្ញុំព្រះករុណាសូម អភិវន្តបន្ទុនកាយក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិង ព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរពងខ្ពស់ក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពការទាំងពួង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 ចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបដែលមានវត្តមាន ចូលរួមជាភ្ញៀវកិត្តិយសក៏ដូចជាមានវត្តមាន ក្នុងការស្ដាប់ព្រះធម៌ទេសនានាវេលាគ្រាឱកាសនេះ ដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌ចម្រើនពរដល់លោកអម្ចាស់ជាធិបតីក្នុងការដឹកនាំ បំពេញកិច្ចក្នុងកម្មវិធីបន់ដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌មួយអន្លើសូមធ្វើសេចក្តីរាប់អានចម្រើនពរដល់ធានាធិបតីសម័យម្ចាស់ផ្ដើមបន់គ្រប់រូបសូមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌និងចម្រើនពរដល់អាញាធរដែនដី មូលដ្ឋាននៅនីភូមិនឹងភូមិនេះឯងសូមទទួលការរាប់អានពីអាត្មាភាព និងសូមការអនុញ្ញាតដើម្បីសម្ដែងពធទេសនា និងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដែលនិយមតាមដាន ស្ដាប់សម្លេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីរាប់អានផងដែរអ៊ីតោបរាំងមយ៉ាងធម្មទេសនាងទេសេសាមិបន្តបន្តជាប់ពីការតាំងបណ្ណមស្ការនិងការចម្រើនពរៈតរាប់អាន ចំពោះញាតញោមមើលលើម្ចាស់ដើមបនដែលអាត្មាភាពក៏នឹងបានឱកាសដើម្បីនឹងសម្ដែងព្រះធម៌ទេសនា ដើម្បីបំពេញជាការតបស្នងឆ្លងនៅសទ្ធារបស់ អស់លោក ជាពិសេសកូន ចៅ ប្រុសស្រីធានាធិបតីនឹងតែម្ដង ហើយកម្មវិធីប៉ុននេះឯងគឺ ជាកម្មវិធីប៉ុនកតញ្ញូកតវិធីនឹងដែលកូនចៅធ្វើជូនចំពោះលោកយាយម៉មម៉ៅដែលមានព្រះជន្មរស់នៅសពថ្ងៃហើយប្រជជនប្រមាណណាញោមអឺប្រជជន75នេះលោកម្ដាយនៅមុខនេះណោះ ហ្នឹងហើយដែលមានបជន75ដែលរស់នៅសពថ្ងៃនេះហ្នឹងហើយនៅក្នុងនោះហ្នឹងក៏មានពិធីដាពុស្ដា7កម្ពីផងដែរដើម្បីឧទ្ទិសកុសលជូនដល់ញាតកាទាំង7សម្ដាន ដែល បានចែកឋានទៅកាន់ព្រះលោកខាងមុខហើយនោះ ក្នុងនោះអ្នកផ្ដើមបន់មានលោក អឺកឹមផិននិងលោកស្រីឈឹមយោនព្រមទាំងបតនៅណាណោះយប់បាយមិនបាច់សួររត់ទេហើយអានោះប្រហែលជាចប់រៀបភ្នៀវហើយខ្ញុំណោះហ្នឹងហើយអត់អីទេស្ដាប់បដើរៀបបដើចុះលោកកឹមផល និងលោកស្រីផោសនព្រម ទាំងបត់ បើឯណាញោមញោមផលអណាស់ណាញោមផលហើយនឹងផោសនហ្នឹងណាបើហ្នឹងហើយទំនេរចូលមកស្ដាប់ផងញោមអើយមកឆ្ងាយណាស់តែបើអត់តន់ទំនេរទេ មើលទទួលគេសិនទៅព្រោះគេយកលុយមកចូលប៉ុនណាលោកស្រីហងរំអត់មានស្វាមីទេព្រមនឹងបត់ ឯណាញោមញោមញោមរំបាទអត់អីទេរវល់ខនសួរបណ្ដឹងទេញោមលោកកឹមផាន និងលោកស្រីចិនសាវ៉ុនព្រមទាំងបុតនឹងហើយលោកស្រីកឹមរា និងលោកខាត់ផលព្រមទាំងបុតលោកស្រីកឹមធីមនិងលោកខឹមចន្ទរា ព្រមទាំងបតលោកស្រីកឹមសុគន្ធសុគន្ធនីចឹងហ៎បាទសុគន្ធនីនិងលោកអឹងសុថនព្រមទាំងបត លោកស្រីផុនចន្ទធឿនព្រមទាំងបតលោកផុនផេននិងលោកស្រីផេងលនព្រមទាំងបត់

នៅចៅភាសាចៅបង្កើតក្មួយភាសាក្មួយបង្កើតទាំងអស់ដែល មានសទ្ធាជ្រះថ្លា ដោយ បានរៀបរាប់ឈ្មោះអំបញ្ញមិញនេះហើយកម្មវិធីបន់គឺប្រព្រឹត្តទៅនៅថ្ងៃសៅរ៍900ខែ ផលគុណឆ្នាំ ឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី26ខែមីនាឆ្នាំ2022 ហើយកម្មវិធីបនប្រពនៅគេហដ្ឋានរបស់ លោកស្រីកឹមរានិងលោកស្រីកឹមធីមនៅភូមិកំពង់លវាហៅស្រែកចិនឃុំតបមាសស្រុកសំរោងតងខេត្តកំពង់ស្ពឺធំព្រោះអី អើពងសំពងមាសទំព័រមាសអឺចេះសោះហ្នឹងច្រឡំតបមាននោះមាញ់ហ្នឹងហើយហើយឃុំទំព័រមាសស្រុកសំរោងតងខេត្តកំពង់ស្ពឺអនុមោទនីអូខនអានឈ្មោះហ្នឹងក៏បែកញើសដែរញោមអឺសុំនិយាយទីចាស់ញោមណាហើយសុំអព្យាស្រ័យអភ័យទោសដែល រងចាំលោកអញ្ចឹងចោះឲ្យរៀងលោកមកកណោមិនមុនមកមុនលោកឆ្ងាយអឺសុកចិត្តថាអត់ទទួលទេ ញោមអើយអាត្មាគិតថាមុនបានក៏មុនទៅមុនបានទេក៏មិនអីដែរព្រោះអាត្មាទៅទេសនាចិត្តទីរួមខេត្តកំពង់ឆ្នាំងបើហើយសុកចិត្តចោលនៅខណ្ឌដង្កោសង្កាត់ជើងឯកនៅខណ្ឌដង្កោរាជធានីភ្នំពេញនឹងចោល ទទួលសកិត្តលៈទៅនឹងវិញទទួលនឹងវិញឲ្យព្រះអង្គឈុំសុភ័ណ្ឌព្រះអង្គរុនរាជទេណាជំនួសហើយនៅក្បែរវត្តនោះចោលមួយដែរទៅហើយនៅខាងកំពង់ឆ្នាំងដែរតែនៅ ខាងស្រុកសាមគ្គីមានជ័យនោះ ចោលមួយដែរសុកចិត្តទទួលនឹងថាក្បែររោងចក្រឲ្យលោបានមើលកំមុំរោងចក្រហើយមានឯណាមកដល់ឯណេះព្រៃហាត់ព្រៃហោងប្រហោងពោះអសੰងក៏វាលោត ទៅកង់ឡានក៏មិនទាន់បានបបមើលមើលជួយមើលឲ្យផងមិនហ្នឹងជិះមកអញមិនទេយើងមួយថ្ងៃមិនលោតសាំងមកលោតសាំងក្បែរនេះចេះបានកន្លែងនោះមិនគេមានសាំងអូចប់ហ่ะយូរទៅឆ្ងាយទៅឆ្ងាយទៅ បានដឹងថាអូកំពង់ស្ពឺយើងដីធំដែរតាហើយមកស្ងួតស្ងួតមិនហ្នឹងបានបបនៅហ៎ បាទអាណិតយាយយាយអាណិតតាតាខំចាំស្ដាប់លោក លោកវត្តថ្មីដងតុងឃុំរុងរឿងស្រុកថ្ពងកំពង់ស្ពឺព្រះអង្គសុតរេតនឹងមកទេសនា ស្រុកនេះម្ដងមើលមិនទៅមុខព្រះអង្គសុតរេតនឹងមុខចាញ់កូនកន្លោះយាយឯងផងបងឯខ្មៅក៏ខ្មៅតូចក៏តូចតែបានថ្មិញយោង អត់ថ្មិញទៀតថ្មិញយ៉ាប់ថ្មិញយ៉ាប់ទៀតហ្នឹងចប់ឲ្យខ្ញុំអស់អស់កាឡាកែមកជាតិនេះហើយក៏អព្យាស្រ័យអភ័យទោសដោយសារកំណត់ហ្នឹងគឺកំណត់ម៉ោង6ឲ្យបាន ទេយ៉ាងយូរ6កន្លះហើយដល់ទៅពេលម៉ោង6កន្លះទៅដល់ពាំងមន់ពាំងកិនទេ ចឹងអាត្មាខ្លាចថាឯងលោកនិយាយអត់ពិតដល់ពាំងមន់ពាំងកិនហ្នឹងតេភាសាទៀតអូម៉ោង6កន្លះអាត្មាទើបដល់ពាំងមន់ពាំងកិនទេហើយបើសិនថាបើសិនជាបានដំណឹងល្អថាអូដៃគុណទើបដល់ដំណឹងឥឡូវចាស់ចាស់ទៅផ្ទះអស់ហើយគុណមិនអីយោអតែលឺតែពាក្យហ្នឹងអាងបកក្រោយអត់លឺទេណា មែនថាខ្ជិលទេសទេញោមក៏ប៉ុន្តែអាត្មាអត់ចង់ឲ្យញាតញោមនឹងខកចិត្តព្រោះយប់កាន់តែជ្រៅអីអញ្ចឹងទៅកុំឲ្យថ្នាំងថ្នាក់ល្អចិត្តក្នុងការស្ដាប់ពធណាញាតញោមណាកុំឲ្យល្អក់ល្អៀងចិត្តមកឲ្យតែចោះលោកស្រុកឯងនឹងក្រណាស់ហើយអត់មានលោកទេសចាំមុនដល់លោកសុតរ៉េតស្រុកថ្ពងឯនោះហ្នឹងហ្នឹងហើយ មិនមែនក្រទេក៏ប៉ុន្តែគាត់ថាអត់ដែលឃើញមុខលោកនោះណោះឥឡូវហ្នឹងបានឃើញហើយបានស្ដាប់ហើយសบายចិត្តអត់ទេហើយញឹមមួយមកចឹងណោះយាយអាវផ្កាហើយកម៉ាហ្នឹងមកមានគក់អត់ទេកម៉ាហ្នឹងមើលទៅផ្ទះវិញប្រាប់កូនថាលោកប្រអាប់អញណាកូនតែញអាថ្មីមកដាក់អន្តិអាកម៉ាពណ៌អស កម៉ាពណ៌សដូចយាយអ្នកវ៉ែនតាខ្មៅអើយថាលេងឯណាស់ញោមកុំខឹងសវាសតនប់ជើងដើរទៅផ្ទះណាឥឡូវទេហើយបនអឺកតញ្ញូកតវេទីនឹងបនមានន័យថាសេចក្តីល្អគុណតម្លៃនៃចេតនាដែលកូនចៅបាននឹករលឹកឃើញ អាស្រ័យដោយបពចេតនាមុញ្ញនចេតនានិងអបរាបរចេតនាបពចេតនាកូនគេគិតប្រមាណខែឬក៏គិតតាំងពីឆ្នាំមុនអីដល់ពេលនេះធ្វើហើយណាធ្វើហើយរីករាយហើយហោមអមដំណើរលោកអ្នកមានគុណទៅកាន់បោះសបុកនឹងហើយស្រោចសុគន្ធធវិរីដកក្អែលនិងវន្ទាថ្វាយអង្គមកម្មាទោស មិនតែប៉ុណ្ណោះក៏បានណាចាត់ចែងកម្មវិធីយ៉ាងអកថឹកធំសម្បើមមានលោកយាយលោកតានឹងដែលបែកអត់ដែលបានជួបមុខគ្នាអត់ដែលបានឃើញ បានសួរសុខទុក្ខអីទេថ្ងៃនេះបានជួបបងជួបប្អូនជួបមីងជួបមីជួបអ៊ូអ៊ំនឹងអ៊ីតាយាយថ្ងៃហ្នឹងអាយាយគាត់បានឃើញសបាយចិត្ត ទោះថាភ្នែកល្ងិតស្ដាប់បន្លឺក៏ផ្ទៀងថាអ្នកឯងពីណាខ្ញុំនឹងខ្ញុំនឹងនឹងនិយាយនឹងនិយាយឯងផ្លេចខ្ញុំខ្ញុំនឹងដឹងខ្ញុំណាអាត្មាស្គាល់ដែរហ្នឹងអូអ្នកឯងហ៎អូកូនគេទៅហៅដែរណអ្នកណនោះខ្ញុំកុំតលឺប៉ុនអ្នកឯងតើបានមកហ្នឹងហើយចោះមីមួយណាវាទៅប្រាប់នងនោះនោះមានកពៅអូកូនហ្នឹងវាចេះស្គាល់អ្នកឯងដែរណ សបាយចិត្តយ៉ាងហ្នឹងរីករាយដល់យាយណោះអញ្ចឹងអាពេលដែលកំពុងធ្វើហ្នឹងឲ្យគាត់សបាយចិត្តឲ្យគាត់រីករាយស្អែកឡើងប្រគេនចង្ហាន់ប្រសង់រៀបរាប់អំពីមុខដែលត្រូវចំណាយរោងផងបោះសបុកផងបន្លែបកា នំនេកចេកដូងចង្ហាន់វ័នជនសម្ពុតសាដកបច្ច័យទាំងឡាយ4សរុបទៅអស់ច្រើនដែរតែលោបលោបខ្សឹបខ្សឹបស្ងាត់ស្ងាត់គៀងបងប្អូនទៅមកដុំអត់ឲ្យម៉ែដឹងទេអស់ប្រមាណក៏អស់ទៅ សំខាន់យើងធ្វើបន់ឲ្យម្ដាយយើងណានឹងឲ្យគាត់រីករាយឲ្យគាត់សបាយចិត្តអញ្ចឹងគឺកូនចៅនេះកូនអញ្ចឹងដែរអស់ប្រមាណក៏អស់ទៅ រួមសាមគ្គីគ្នា ណែអត់មានសំណោះស្ដាយអត្រប់សម្បត្តិតិចតួចនឹងទេលៃលកគិតធ្វើបន់ជូនអ្នកម្ដាយនេះជាបន់ដែលពោពេញទៅដោយបន់ពោពេញទៅដោយសេចក្តីល្អស្អាតពីខាងក្នុងរបស់កូនចៅប្រុសស្រី ហើយកតញ្ញូនេះ មានន័យសេចក្តីថាការដឹងនឹងឯកតវេទីប្រែតការធ្វើតបកតាំងឧបការាំង និងចនាតេតេចណូបុគ្គលណាដែលបានដឹងនៅគុណដែលគេបានធ្វើ ចំពោះខ្លួនក្នុងកាលមុនឲ្យឈ្មោះថាកតញ្ញូកតាំងឧបការังវិតតេតេណាកតវេទីចណូបុគ្គលណាដែលបានប្រកាសនៅគុណ ចំពោះបុគ្គលឯណាដែលបានធ្វើចំពោះខ្លួនក្នុង កាលមុនបុគ្គលនោះឲ្យឈ្មោះថាកតវេទីបុគ្គលហើយបត់មានន័យសេចក្តីថា អ្នកដែលប្រសូតចាឧត្តរនៃមេដាបៃតាឬកមេបានឹងឲ្យឈ្មោះថាបត់ហ្នឹងបត់ហ្នឹងអីគេញោមបត់ហ្នឹង បុត្រនឹងកូនណោះបុត្រនឹងកូន កូននឹងគឺជានរណាកូននឹងគឺបុគ្គលណា ដែលបានទទួលការចិញ្ចឹមទំនប់បំរុងពីមេដាបៃតាមេបាឲ្យឈ្មោះថាកូនអញ្ចឹងកូននឹងឯងគឺបានរស់រៀនអាស្រ័យដោយមេដាបៃតានឹងឯងបានបង្កើតនឹងចិញ្ចឹមមើលថែ ហ្នឹងហើយឬក៏អាចឲ្យឈ្មោះមួយទៀតថាពាក្យថាកូន គឺបុគ្គលណា ដែលញ៉ាំងហបរតីរបស់លោកអ្នកមាន គុណនឹងឯងឲ្យ ពេញឲ្យឈ្មោះថាបតហ្នឹងហើយហើយបតនោះសោតទៀតមាន3យ៉ាង មានអតិចិត្តបតអនុចិត្តបតនិង អវៈចិត្តបត អតិជាតិបុតគឺបុតដល់ប្រសើរក្រៃលែងលើឪពុកលើម្ដាយណាគឺជាបុតឯណាស្គាល់ខុសស្គាល់ត្រូវស្គាល់បុណ្យស្គាល់បាបស្គាល់ល្អស្គាល់អាក្រក់ចេះដឹកនាំលោកអ្នកដ៏មានគុណនឹងឯងឲ្យចេះធ្វើទានឲ្យចេះរក្សាសិលឲ្យចេះរៀនសូត្រធម៌អាស្គាល់វត្តស្គាល់វារក្សាសិល5ចាំសិល8ជួយជ្រោមគាត់ឲ្យចាក់ទុកភ័យ កាមកកិលេសលោកីទាំងឡាយកូននឹងដឹកនាំជ្រងដូចជាព្រះសម្មាសម្ពុទ្ធអាចឲ្យតម្លៃលោកថាជាអតិចិត្តបុត្របុត្រប្រសើរខ្ពង់ពោះជាមេដាបជាងមេដាបៃតាអនុចិត្តបុត្រគឺតាមលំដាប់តាមលំដោយផ្គងចិត្តស្ដាប់គោរពតាមមេដាបៃតាគោរពប្រតិបត្តិគឺជាកូនដឹងគុណគឺជាកូនចេះតបស្នង សងគុណនៅមេត្តាបៃតាគោរពប្រតិបត្តិជឿស្ដាប់ចំពោះលោកនឹងឲ្យឈ្មោះថា អនុចេតបុត្រគឺបុត្រដ៏ល្អស្ដាប់បង្គាប់ម៉ែស្ដាប់បង្គាប់ឪគោរពតកោរៀនច្បង ចាស់ព្រឹទ្ធាចារ្យគ្រូបាទជាយឯហ្នឹងឲ្យឈ្មោះថាអវៈចេតបុត្រអនុអនុចេតបុត្រអវៈចេតបុត្រកូនដែលល្អល្អបដៅលែងបាន អញ្ចឹងល្អហើយបើដើមអីទៅបើល្អលែងនិយាយហើយណាញោមណោះអាវៈហ្នឹងមានន័យថាកូនដែលអាក្រក់បំផុតហ្នឹងហើយកូនខូចនំទុកណាំភ័យនំរឿងអាក្រក់រឿងចង្រៃដល់មេដានិងបៃតាឪពុកម្ដាយហ្នឹងហើយតែគាត់ណាវាផ្ដាល់កិត្តិយសឲ្យម៉ែឪមួយដែរអាសានាំម៉ែឪទៅប៉ោះបលីហ្នឹងហើយស្គាល់បលីស្គាល់ផ្ទះមេភូមិស្គាល់ផ្ទះមេឃុំអីយ៉ាងទៅ នឹងកន្លែងហ្នឹងកូនហ្នឹងនាំទៅរកអ្នកមុខអ្នកកាណាញោមណាហ្នឹងហើយអីរបស់របស់រមសូវបាន ទេតែបើរឿងបំផ្លាញបកែលុយម៉ែឪរមចេះចាយអានោះចាយខ្ទេចបើចាយលើអីខ្លះទេណោះហ្នឹងហើយទិញបាយស្រាចែកភឿនផឹកប្រមឹកអាប់អួយអើយនិយាយអញ្ចឹងដល់ស្រុកគេផងបវរហ្នឹងទៅវិញហ្នឹងកង់ឡានអត់ខ្យល់ឥឡូវហើយ ហ្នឹងកូនអវៈចិត្តបុត្រហ្នឹងគឺកូនលំបាកទូនមានកូនពិបាកព្រានប្រដៅនឹងឲ្យកូនប្រព្រឹត្តប្រាសច្ចៈកន្លងពួយពងវងតកូលប្រាសច្ចៈអំពីការទូមាន ព្រានប្រដៅរបស់លោកឪពុកនិងអ្នកម្ដាយនឹងគឺជាកូនមិនបានណាដោយចិត្តតែបើយើងនិយាយថាទៅយើងបង្កើតបានតែរូបកាយទេណោះញោមណោះ យើងអត់អាចបកើតចិត្តគេបានទេមែនទេបកើតអត់បានទេរឿងចិត្តនឹងបេះដូងវានៅគេទេយាយទូនមាន ព្រានបដៅលោក ម្ដាយលោកឪពុកនឹងទូនមាន ព្រានប្រដៅនិយាយស្ដីថាទៅនឹងជួនកាលនឹងតឯង3 4 10ម៉ាត់មកវិញ អាវាតមាត់មិនសូវអីហើយសំឡក់ឯងថ្មែដូចឯងនឹងសត្រូវវាពីថ្ងៃណាអញ្ចឹងមែនទេ តែនិយាយស្ដីថាមកម៉ែឯងមិនចេះដូចម៉ែឪគេបើកភ្នែកឡើងទេសនាបើកភ្នែកឡើងទេសនាណោះម៉ែគេណោះស្ងាត់ឈឹងហ៎អះស្ងាត់ឈឹងមិនបើលេងបលឹមឡើងយកដងរែកយងរែបុកក្តារទឹងទឹងហើយនៅធ្វើដេកអីណោះសបាយចិត្តជាមួយអីទេហ្នឹងហើយហើយលោតែចេញដើរឡប់មកវិញនោះ មិននាំរឿងល្អមកទេបើថាចេញដើរត្រឡប់មកវិញនឹងយាយនេះកេះតាតានេះកេះយាយមិនទេកូនយើងដែលតំណងមិនអីអត់ខ្សឹបគ្នាហើយពួកគាត់ដឹកចរិតកូនគាត់តែចេញដើរភ័យហើយបើថារលុយរចំណូលអត់ដែលចូលសោះហ្នឹងហើយបើថារលុយរកកាក់អត់ដែលចូលសោះតែបើរឿងលាដៃសុំ និយាយពីញឹកជាងអាកូនគេអ្នករតទៅទៀតមែនទេម៉ូតូកចាស់មួយរកមិនបានជិះទេខ្ចីអាបងប្អូននេះបន្តិចខ្ចីអាបងប្អូននោះបន្តិចអាម៉ូតូកចាស់គេទិញឲ្យម៉ែគេទិញឲ្យឪគាត់ឌុបគ្នាទៅវត្តអានោះខ្ចីជិះទៀតណ៎ហ្នឹងហើយគាត់ថាបើថាគាត់ជីហើយមិនមែនដូចយាយហេតាជីណាបើយាយហេតាជីហ្នឹង ម៉ូតូមិនសូវស្រែកផងណាបើនិយាយតាជិះទៅវត្តត្រឹមវត្តយើងស្អីនេះជិះទៅលោសូតិចតិចតិចតិចតិចតិចតិចតិចតិចតិចតិចតិចតិចតិចរហូតដល់ដល់វត្តតិចតិចរហូតនោះចេញពីវត្តវិញតិចតិចតិចតិចតិចតិចតិចតិចតែបើថាអូអានោះគឺខ្ចីហើយមិនបាច់ទេញោមតិចតិចតិចតិចតិចតិចតិចតិចយូរយូរទៅវាយឺតដល់ណា តែតិចតិចតិចតិចតិចតិចតិចមូលឲ្យត្រង់លឿនតិចងងងងនៅដែលថាភ្លៀងថ្មី ថ្មីល្អិលផង ប្រែតប្រែតប្រែតប្រែតបាទប្រោកប្រែតនោះហើយមែនទេចឹងបានថាអាហ្នឹងអាហ្នឹងកូនភេទអីអវៈចេតបតអញ្ចឹងណាញោមម៉ែអើយឪអើយ សាល់ម៉ាញ់ហ្នឹងជីខ្ទេចបាត់ហើយប្រោកវិលកង់លសូតប្រែតប្រែតប្រែតហើយជឿសាំងគេទៀតម៉ែអើយចាំសងផងជឿសាំងទៀតណាញោមចឹងបាននិយាយនិយាយនេះអាដឹកឃើញទៀតអាអាត្មាអាសាទេសកន្លែងហ្នឹងណាធ្វើការមិនបានលុយកហីចោះមកដេចក៏កូនប្រុសនៅតែប្រឹងឆ្លៀត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 ម៉េចយាយកូនយើងអើសួរខ្ញុំមិនដឹងបើដេកជាមួយគ្នាហ្នឹងងាប់ហើយកូននឹងស្មមានវាចូលទេអត់គាត់លឺសូមម៉ូតូប្រែតប្រែតប្រែតប្រែតមកចូលនិយាយហេតាធ្វើសងំតិចធ្វើឲ្យកូនដឹងសងំតែចិត្តនេះអចង្ហោះបានលឺកូនចូលផ្ទះណោពេលកូនចូលផ្ទះម៉ែអខ្លាំងណាស់ណែម៉ែបានធូរចិត្តលះហែលហើយឈប់គិតបានស្បើយស្រឡះបាត់កូនមួយយប់ ភ័យព្រួយខ្លាំងណាស់បានព្រះជាម្ចាស់តាមថែរក្សា កូនដើរក្អាក់ក្អាយសបាយម្នាក់ឯងម៉ែឪចំបែងតឹងណែនអរ៉ាកូនជួបគ្រោះថ្នាក់បង្កបញ្ហាម៉ែឪឆ្លេឆ្លាចាំជួយដោះស្រាយកូនគេបាត់មួយយប់អត់ទាំងខ្វល់ផងហើយឯងណេះ ព្រួយបារម្ភដេកមិនលក់បក់មិនលះហើយតាម បែបន់ជីដូនជីតា បារមីឲ្យតាមថែរសាកូនទៀតណោគេដើរស៊ីគេដើរផឹកមានមិត្តភ័ក្ដិបនភឿនហ្នឹងហើយគេមិនខ្វល់ផងយាយឯនេះបារម្ភយាយឯនេះព្រួយតាឯនេះបារម្ភតាឯនេះព្រួយនឹកទៅដល់កូនខ្លាចវាបង្កបញ្ហានឹងបើសិនជាមានបញ្ហាគាត់នៅតែឆ្លេឆ្លាចាំជួយដោះស្រាយ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 អត់ដែលមានចិត្តឲ្យកូននឹងអន្តរាយឲ្យកូននឹងវិនាសទេ សួរថាយើងស្រឡាញ់មិត្តភ័ក្ដិយើងមិនមែនថាមិនឲ្យសែបគត់មិនមែនថាមិនឲ្យមានមិត្តភ័ក្ដិទេតែការដើរលេងយើងមានពេលហ្នឹងហើយមានពេលវេលា ជួបជុំមិត្តភ័ក្ដិបងប្អូនអីត្រឹមតែល្មាក់ល្មមនៅគៀកភ្នែកគៀកច្រមុះហ្នឹងហើយគៀកត្រចៀកឪពុកម្ដាយគាត់ស្ដាប់ឮគាត់មើលឃើញ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 លួសកូនស្នាកូនម៉ែឲ្យមានសេរីណោះចឹងបើសិនតែជាប់ទោសជាប់គុកជាប់ច្រវាក់មានតែម៉ែឪនឹងទេហ៊ានលក់ដីលក់ផ្ទះនោះហ្នឹងហើយនិយាយនេះគឺនិយាយនៅចំណុចកូនអវៈចិត្តបុតនឹងដែលនាំគ្រោះភ័យដល់ម៉ែដល់ឪដែលនាំទុកលំបាកដល់លោកឪពុកលោកម្ដាយហ្នឹងហើយហើយកុំចាំដល់ទៅពេលយើងណា នឹងកុំចាំដល់តែយើងនឹងឯងបាត់បង់លោកនឹងបាត់វត្តមានរបស់លោក មកពោលពាក្យស្ដាយស្រណោះអឡោះអាល័យកូនខុសហើយម៉ែឪអើយកូនខុសហើយឪអ្វីដែលកូនធ្វើទាំងបានបាន សូមឲ្យរួចផុតថ្ងៃនេះកូនធ្វើបន់ស្រោចសកន្តិវេរីនិងសូមខមាទោសកំហុសដោយកាយវិចា ព្រមទាំងចិត្តគិតអាក្រក់ទៅលើលោកអ្នកមានគុណសូមឲ្យរួចចាក់ទុកទោសនៅកម្មពៀទាំងនោះហើយបើសិនថាកម្មពៀហ្នឹងវារួចត្រឹមផ្កា3 4តងទឹកកោប3 4ឆែតស្រោច3 4ផ្ទិលហ្នឹងឲ្យរួចទោសនោះអ្នកម្នាក់ហ្នឹងមិនបាច់គិតធ្វើអីទេហ្នឹងហើយចាំតែដល់ថ្ងៃធ្វើប៉ុនឲ្យគាត់ស្រោចទឹកតែ3ផ្ទិលរួចបដ ாய் អូគុណម៉ែឪនោះត្រឹមទឹក3 4ផ្ដិលហ្នឹងឲ្យរួចគ្នាអអត់ទេណាញោមណាឬកុំចាំដល់ពេលគាត់ដេកស្ទឹកនឹងកាទេលហើយនឹងគាត់និយាយស្ដីលែងកើតនឹងភ្នែកមើលលែងស្គាល់បត់បាននាំគ្នាមកថ្វាយអង្គមសុំខមាទោសនឹងហើយឲ្យកូនសុំទោសផងទាំងឡាយនឹងដែលកូនបានធ្វើខុសទៅលើលោកឪពុកនិងអ្នកម្ដាយ នឹងសូមឲ្យលោកអ្នកដ៏មានគុណអត់នៅទោសសាអូមែនទេអូមកដល់ពេលហ្នឹងហើយមកសុំទោសស្អីនឹងគាត់ខ្លោចចិត្តគាត់ឈឺផ្សាឯងនេះយកលុយរបស់គាត់ទៅទិញបាយស្រាចែកភឿនផឹកនឹងកំហុសអ្វីម៉ែឪស្ដី ប្រដៅចាប់តាំងមួម៉ៅក្តៅកាហាយកំហកកំហែងទាប្រាក់ពីឪពុកម្ដាយអត់ខ្ចីស៊ីបាយកវែងឆ្នាំងឯងចោលទៀត ហ្នឹងហើយអើចឹងចឹងអីណណអ្នកណអើចឹងចឹងអីនោះមានទៅល្អអីអេហើយតែគាត់ម៉ែនៅតែអាណិតឪនៅតែតាមនឹងជួយតាមពីក្រោយកូនរុញជ្រោងកូនជានិច្ចតែគាត់អាត្មាអាត្មាផ្ដាំចេះ បើកូនណារុញបានចម្រុញកូនណាដែលជ្រងបានចំជ្រងតែបើកូនណា ធ្ងន់ទេដាក់ខ្សែដាច់ដាក់ខ្សែដាច់ទេមិនបាច់យោងទេទេញោមទុកមកកន្លែងសិនជួយជ្រងអាណាដែលកើតជួយទាញអាណាដែលស្រាលញោមដែលហ្នឹងហើយដែលប្រើរបស់ដូចជាប្រើខ្សែព្រុយព្រុយហើយយោងរបស់ធ្ងន់ណាយោងដាច់យោងដាច់ញោមខំទេដែរមិនទៅរកខ្សែថ្មីណោះ ណាបើថាខ្សែថ្មីបើរបស់នឹងធ្ងន់ពេកក៏យោងអត់រួចដែរតើតើជួលអិចជួលអត្រាវិណាមកវាធ្ងន់វាអស់លុយច្រើនមិនខំប្រឹងទេរបស់ហ្នឹងទុកទៅរករបស់ណាដែលអាចជ្រូងបានយោងបានយ៉ាងណាមិញបើកូនណាជ្រូងមិនឡើងបដោះមិនលូតលាស់ទេមិននិយាយអញ្ចឹងមិនមែនឲ្យបោះបង់ចោលណាទុកមកកន្លែងសិនហ្នឹងហើយពីព្រោះកុំឲ្យអាលេខសល់រកអីមិនបានណាញោម អានិយាយចឹងចុះដោយសារអីអានិយាយចឹងផ្ដាំដល់ញាតិញោមណាមានកូនណាល្អល្អជួយឧបត្ថម្ភល្អហ្នឹងពីព្រោះអាចថាថ្ងៃក្រោយបាទណាលិចលង់បានណាមួយដែលយើងជួយហ្នឹងវានឹងជួយមើលការខុសត្រូវបើដាក់កូនមួយដាក់ទៅអស់កូនមួយ ទៅដាក់ទៅអស់ចោះថ្ងៃក្រោយនរណាជួយនរណាណោះញោមណោះតើនរណាជួយនរណាហ្នឹងហើយចឹងបានអាត្មាធ្លាប់តែ ចម្រើនពរជូនដល់ លោកឪពុកណាំដែរអាត្មាដែរអាត្មាថាកូនណាដែលអាចនិយាយបានចាំនិយាយកូនណាអាចជួយជ្រងបានចាំជួយជ្រងតែមិនមែនបោះបង់វាចោលទេតែយើងអាចបណ្ដោះឲ្យកូនណាមួយដែលវាចម្រើនកូនណាដែលវាកើតវាចេះសន្សំលុយពេលណាដែលអាមួយនោះវាវាវាវាមានបញ្ហាឬក៏វាជួបទុកជួបលំបាកបានអាមួយដែលយើងជួយហ្នឹងវាមកមើលបងប្អូនណាមែនទេ តែបើថាលេងបុកជួយតែមួយហ្នឹងអាមួយដាក់ទៅ0ដាក់ទៅ0ដាក់ទៅ0ខំប្រឹងជួយតែមួយហ្នឹងណែដល់ពេលវាមានបញ្ហាព្រឹបញោមខ្លួនឯងអស់លេងងាកទៅដល់កូននោះហេម៉ែឯងឧបត្ថម្ភតែមួយនងពេកឥឡូវអត់កើតអត់ដោះអត់ដាលម៉ែឯងមករកខ្ញុំទេខ្ញុំជួយមិនបានទេណាមួយប្តីខ្ញុំគេមិនមែនស្រួលណាគេហត់ដែរ មិនដាក់មុខសំយងចុះដើរមកផ្ទះវិញអាណិតកូនណោះហ្នឹងហើយបើអាណិតកូនក៏យើងត្រូវចេះថ្លឹងថ្លែងទូកដាក់ទុកដាក់សន្សំហេថ្ងៃនេះនិយាយជាប់តមាត់ញោមយើងទុកដាក់សន្សំសម្រាប់រៀបរយ សម្រាប់វាវិញហ្នឹងហើយឥឡូវត្រឡប់ចូលមកវិញថាអវៈចេតបុត្រ នាងគឺជាកូនដែលលំបាកក្នុងចំណោមកូនទាំង3អញ្ចឹងបានញាតិញោមពុទ្ធបរិស័ទយើង បច្ចុប្បន្ននេះឃើញស្រាប់ហើយណាកូនដោយច្រើននេះគឺគេលូតលាស់ផុតយើង គេធំលើសយើង គេខ្ពង់ខ្ពស់ជាងយើង គេមានសមត្ថភាពជាងយើង តែសូមឲ្យការខ្ពង់ខ្ពស់ការលូតលាស់និង ណាការចេះដឹងប្រសើរជាងម៉ែជាងឪនោះសូមឲ្យគាត់ពឹងបានហើយសូមឲ្យជាកូនល្អអាចឲ្យម៉ែឪនឹងឯងរស់នៅសុខស្រួល ពីព្រោះលោក ម្ដាយលោកឪពុកនឹងគាត់លំបាកច្រើនហើយនឹងគាត់លំបាកច្រើនហើយ បើយើងមិនឃើញ នៅចំណុចលំបាករបស់ឪពុករបស់ម្ដាយទេ យើងពិចារណានៅពេលដែលយើងមានបត់តែយើងលំបាកប៉ុណ្ណាតែយើងហត់នឿយប៉ុណ្ណា យើងគិតគូរប៉ុណ្ណា យើងព្រួយយើងបារម្ភប៉ុណ្ណា ពេលដែលកូននៅតូច កូននៅក្នុងផ្ទៃយើងមានគំនិតគិតប្រងគ្រប់ច្រកគ្រប់លហក គិតវែងគិតឆ្ងាយ ខ្លាចកូនប្រសូតមកมันមានអនាគតល្អឪពុកត្រៀមម្ដាយប្រុងឪពុកត្រៀមណាការងារក្នុងក្រៅរែកពុនដឹកជញ្ជូន ការងារយប់ថ្ងៃមិនសំចៃកម្លាំងសន្សំប្រាក់សន្សំទ្រព្យ ស្វែងរកការងារខ្ញុំគេខ្លះការងារថោកទាបខ្ពង់ខ្ពស់គឺធ្វើទាំងអស់ពុះពៀសម្រាប់កូន សួរថាការប្រឹងប្រែងរបស់យើងនេះយើងប្រឹងដើម្បីណានាមិនដើម្បីគ្រួសារនិងបុត្រចុះយើងក៏លេចមើលមកក្រោយតិចមើលថាចុះ តើឪពុកនិងម្ដាយរបស់យើងគាត់មានចំណុចអស់ទាំងនឹងទេតើឪពុកម្ដាយរបស់យើងនឹងឯងគាត់ធ្លាប់គិតដូចដែលយើងគិតដល់កូនយើងទេយើងលំបាកយើងលំបិនព្រោះត្បិតតែកូនយើងចុះលោកឪពុកនិងអ្នកម្ដាយរបស់យើងហ្នឹងតើគាត់លំបាកចឹងដែរឬអត់ពេលដែលម៉ែយើងល្អូពេលដែលម៉ែយើងថ្ងោ ពេលដែលម៉ែយើងពោលម៉ែយើងនិយាយម៉ែយើងស្ដីយើងថាធុញណាស់ខ្ញុំដឹងហើយខ្ញុំយល់ហើយខ្ញុំចេះហើយតែយើងបាន ដឹងអំពីចេតនាខាងក្នុងរបស់ លោក ទេ ថា ត្បិតថាយើងមានប្តីត្បិតថាយើងមានកូនយើងជាម្ដាយមួយរូបដែរយើងជាឪពុកមួយរូបដែរតែដួងចិត្តរបស់ឪពុកដួងចិត្តរបស់ម្ដាយគាត់នៅតែ ព្រួយបារម្ភគាត់នៅតែតាមសង្កេតពិនិត្យសម្លឹង គ្រប់អេរិយាបថនិងសក់ទុករបស់កូនជានិច្ចមែនមែនទេញាតិញោមសំបីតែកូននឹងឯងមានស្វាមីមានភរិយាមានបុត្រធ្វើជាឪពុកជាម្ដាយបែកចានបែកឆ្នាំងរៀបចំគ្រួសារទៅក៏ពិតមែនតែចិត្តលោកឪពុកនិងអ្នកម្ដាយគាត់នៅតែព្រួយព្រួយបារម្ភជានិច្ច ពេលដែលគាត់ត្អូញត្អែពេលដែលគាត់ព្រួយបារម្ភនឹងយើងគួរតែត្រេកអរយើងគួរតែនឹកឃើញថា ម្ដាយយើងនៅតែមិនដាច់អាល័យអំពីយើងឡើយហ្នឹងហើយចឹងបានយើងពិចារណាហើយយើងគិតថាតើនេះជាព្រមវិហេរធរមាន បុគ្គលណា មាន ព្រមវិហេរធរស្មើនឹងឪពុកស្មើនឹងម្ដាយយើងទេ មេត្តាការរាប់អានតាំងពីក្នុងផ្ទៃរហូតដល់ចាកផ្ទៃចេះទទួលទានបរិភោគស្លៀកពាក់រៀបចំបរិខាឲ្យកូនរៀនសូត្រកូនរៀនចប់មានការងារល្អរៀបចំអាពាហ៍ពិពាហ៍ចែកទ្រព្យចែកសម្បត្តិសុខចិត្តអត់ខ្លួនឯងទាំងការស្លៀកពាក់ទាំងការហូបចុកជំងឺដំកាត់អាពាធផ្សេងផ្សេង គាត់មិនទាំងហ៊ានចាយវាប្រើប្រាស់ទុកដាក់សម្រាប់ឲ្យកូននេះគឺជា ព្រមវិហារធម៌មេត្តាការរាប់អានករណាអាណិតខ្លាចកូនលំបាកមុទិតាទូទុនទៅរកកូនអពេខាស្មើកូន គ្រប់គ្នាគាត់មានទង្វើបែបហ្នឹងគាត់មានចិត្តស្រឡាញ់បែបហ្នឹងទៅលើកូនគ្រប់គ្រប់គ្នាទាំងអស់ហ្នឹងហើយ នឹងគឺចិត្តជាព្រះណាញាតិញោមនឹងគឺចិត្តជាព្រះរស់ចឹងបានលោក ដឹកឡើងពោលថា ទឹកលិចចុងឫស្សីត្រីក្រៀមស្រកាទឹកលិចចុងស្លាកពើហែលគោកប្រែរាជប្រែសក្រាចសិស្សសោតមិន ខ្លាចគ្រូអាចារ្យសិស្សសោតមិនខ្លាចមេត្តាបិតា រីឯភរិយាអត់ខ្លាចប្តីអាចារ្យចេះធម៌វិន័យអត់ខ្លាចលោកសង្ឃកូនក៏ដូចគ្នាអញ្ចឹងណាទឹកលិចចុងរស័យត្រីក្រៀមសកាលោក សំដៅទៅលើថា ត្រីនឹងដូចម៉ែដូចឪមិនថាយាយមិនថាលោកឪពុកអ្នកម្ដាយទាំងអស់នឹងថាត្រីទេណាគាត់បុរាណលោកប្រៀបធៀបថាត្រីនឹងទុកដូចជាឪពុកដូចជាម្ដាយហើយទឹកនឹងដូចជាកូន ហ្នឹងហើយទឹកហ្នឹងដូចជាកូន សំដៅថាកូននឹងឯងគេមានទ្រព្យគេមាន សម្បត្តិចាយវាយហឺហែហឹកហាក់លយឆាយស៊ីចាយសិតកាទៀវចូលហាងកាហ្វេប្រេនក៏អាវទំនើបក៏អាវល្អហ្នឹងហើយក្រាន់តផាត់មុខលាបក្រែមថែមម្សៅហ៊ាន10រៀលឲ្យគេធ្វើមុខឲ្យធ្វើសក់ឲ្យ គេកក់សក់ឲ្យ40000មួយផ្លែតណោះញោមណោះម៉ែសុំតែ5000ទៅចូលសិលស្អែកស្អីទៀតណាសុំទៀតណាសិលទៀតណាហើយដល់តែពេលខ្លួនឯងមានទៅឡើងផ្ទះមួយផ្លែតសោះធ្វើសក់ក្បាលអស់20000អត់ថាលាបមួយសៅអស់20000អត់ថា ជួលខោអាវគេស្លៀកពាក់មួយផ្លែត5ដណ្ដប់រៀលអត់ថា មួយចំណែនម៉ែសុំ5000ណោះញោមណោះហ្នឹងហើយអាវចាក់អាវចងអាវប៉ោងស្មាអាវវិលកកអាវយ៉ាស់ខ្នងម៉ូតស្អីក៏មានណាតែស្លៀកបានតែមួយផ្លែតឲ្យ គេ10រៀល20រៀលមួយផ្លែតម៉ែ5000លអ៊ូអោកូនឲ្យកូនកូនអ្នកស្រុកយៈមិនកូនអ្នកស្រុកស្រែចិននេះទេ តន់ទេតន់ហ៎ឃើញអ្នកស្រែកិនអាស្រ័យចិនហ្នឹងហើយអញ្ចឹងបានថានឹកឃើញទេគេមានលុយចាយស៊ីចាយសបោពូពះព្រលឹមឡើងអត់បាយកក់វាមករម៉ែណាញោមហ្នឹងហើយតែដល់ថាកាលពីយប់មិញទៅណាខ្លះណាកាលពីម្សិលទៅណាខ្លះចាយវាមិនស្គាល់សៅមិនស្គាល់អាទិត្យមែនទេ ហ្នឹងហើយចាយវាយប្រើប្រាស់មិនស្គាល់ម៉ោងណាវេលាណាបើផឹកស្រារាល់ថ្ងៃអស់យ៉ាងហោចក៏មកយួរដែរមែនទេអ្នកមួយថ្ងៃក៏អស់មកយួរដែរហ្នឹងហើយទេម្ដងឲ្យជ្រះក្អែលទៅហ្នឹងហើយយើងមើលមើលឥឡូវអាត្មានិយាយតែអត់និយាយប្រចាំថ្ងៃទេទៅនិយាយតាមួយអាទិត្យ និយាយតែមួយទឹកសៅអត់និយាយទៀតព្រោះសៅចេញម៉ោង4លោកអស់កម្លាំងមកវិញងូតទឹកស៊ីបាយដេកអាញ៉ាំបាយដេកនិយាយតែថ្ងៃអាទិត្យដល់គេជុំគ្នាអាលិចអាកើតអាជើងអាត្បូងមួយថ្ងៃអស់100000ណ៎មួយថ្ងៃអស់100000មួយអាទិត្យហ្នឹងណា100000ហើយចុះមួយខែមានមួយអាទិត្យមាន4អាទិត្យថ្ងៃអាទិត្យមកតែមាន4ដងដែរហើយបើសិនជាមួយអាទិត្យអស់100000 ទឹកទៀតអស់100000អ4អស់ម៉ានហើយ20អអាទិត្យទី3អស់100000ទៀត300000អមកអាទិត្យដល់អាទិត្យទី4គ្រប់មួយខែ100000ទៀត400000 100ដាច់ម៉ាត់ណាញោមណអត់និយាយរឿងលុយចង់ដៃការគេទៀតនិយាយឯងឡាយហ្នឹងហើយនៅអាចាក់សាំងម៉ូតូនៅអាចាយវាយចេញពីរោងចាក់មក10 5000ឬក៏3 4000ប្រចាំថ្ងៃទៀតណូអស់ច្រើនណាស់ណូអូចឹងមកជីវិនគិតខ្ញុំគេបាច់បាច់មានបានអីទេបើម្លឹងម្លឹងអូចោះលេងលេងមួយខែមួយខែ មាន4អាទិត្យលេងអស់40ម៉ឺនបាត់អីហ្នឹងដល់ប្រាក់ខែបើកមកបានប្រហែលជាង200តថែមម៉ោងទៀតណាណា បើកលុយមកម៉ែអើយបានតែប៉ុណ្្នឹងទេហើយចោះលុយទៀតទៅណាទៅបើកបានតែប៉ុណ្្នឹងខ្ញុំបើកមកហើយក៏ប៉ុន្តែនឹងជឿវិយាគេ100000 100000រាល់អាទិត្យម៉ែអើយហើយចោះទឹកដោះគោកូនឯងនោះអញជពាក់គេនោះម៉ែអើយជពាក់សិនទៅម៉ែអើគេទាញយយយយយាយនោះឡើងក្រង់កើបស្រូវ 2B លក់សងគេខ្ទេចហ្នឹងហើយ តាន់ទេតាន់មើលអ៊ំសួរឯងសួរឯងអីនិយាយនៅសិតមុខសិតនិយាយយាយអ៊ំសួរឯងចឹងក្រណថាចម្រើនពរកន្លែងហ្នឹងកុំហោហៀទាំង ដែលខ្លួនឯងក្រកុំហៀហោទាំង ដែលខ្លួនឯងមិនតាន់មានបានកុំហៀហោរហូតទៅដល់ឲ្យម៉ែឪនឹងក្រៀមសកាណាញោមណា ម៉ែឪនៅផ្ទះមិនមានអីហូបពិសាមិនមានអ្វីបរិភោគគ្រប់គ្រាន់ការស្លៀកពាក់នឹងឯងខោអាវគ្មានចាស់គ្មានថ្មីគ្មានខោអាវផ្លាស់ប្ដូរនឹងឯងអាវមួយលហែកផងប៉ះក្លៀកប៉ះចង្កេះនិយាយពីសរងវិញនឹងឯងអានឹងពណ៌ខ្មៅទេតែសុទ្ធតែផ្កាអស់ហើយប៉ះអូយប៉ះកូនមិនមើលទេនិយាយពីស្បែកជើងចង់វ៉អាចេក នឹងមិនចង់វល់ជែកទេទៅវត្តលោកឃើញអាស្បង់លោកដាច់ដាច់នោះយកមកចង់ទៅនប់ជើងទៀតហើយក្រដល់ថ្នាក់ហ្នឹងកូនមើលមិនឃើញកន្លែងហ្នឹងណែជ្រូកគេអត់ស៊ីបាយណាគេទៅតាមពេទ្យមកចាក់ថ្នាំបើថាម៉ែក្អកម៉ែឈឺប៉ារ៉ាប្រេងកាឡាមកប្រអប់ទុកចោលយាយឯងលេបលេបលេបអត់ត្រូវអត់អេមិនមែនអ្នកស្រុកហ្នឹងទេ អ្នកស្រុកយ៉ាក់នោះទេហ្នឹងហើយ អញ្ចឹងបានដល់ថាម៉ែឪមិនស្មើនឹងគូមេកាចាស់គេផងដែលថាគេចេញព្រិចម៉ែវាអើយមើលដងទឹកដងអីឲ្យគូផឹកផងមីមេដូចស្គមណាមើលឲ្យកូនរែកទឹករែកអីមកលៀងមកជូតវាផងមើលគួប្រឡាក់សិតតែក្អែល មើលច្រូតស្មៅដាក់ចំបើងជ្រូកអីហ្នឹងមើលដាក់បាយដាក់ទឹកវា ផងផ្ដាំវោផ្ដាំសពគ្រប់អត់មានណាផ្ដាំតាម៉ែវាអើយមើលម៉ែមើលឪផងរែកទឹកបានអីមិនបានទេគាត់ចាស់ហើយបាយទឹកអីហ្នឹងមើលឲ្យកូនដាក់វេនគ្នាដាំបាយដាំទឹកស្លោស្លុកយកទៅជូនគាត់ផងមើលបោកគក់សំលៀកបំពាក់បោកកលុំកលែងគាត់សម្រានអីមើលឲ្យគ្រប់ជ្រុងគ្រប់ជ្រោយណាម៉ែយើងចាស់ណាឪយើងចាស់ណាឥឡូវស្ងួត ស្គមអត់មានណាមើលទេអីឯងមើលចាត់ចែងកូនយើងឲ្យទៅមើលស្បោះតយួរមិនថាស្រុកណាទេស្រុកនេះក៏យ៉ាងដែរគ្មានបានចេញទៅផ្ដាំឲ្យមើលម៉ែទេណ៎គ្មានតែបែបមែនអញ្ចឹងណ៎ហើយកុំខឹងអាត្មាអីណាកូនចៅអីនឹងស្ដាប់ឮណាបើ ថាឮឲ្យកែទៅ ហ្នឹងហើយកុំឲ្យហៀហោចាយវាសបាយរហូតដល់ផ្លិចម៉ែផ្លិចឪនោះអាហ្នឹងវាអត់ល្អទេហ្នឹងហៅថាទឹកលិចចុងរស័យត្រីក្រៀមស្រកានឹងដល់តិចលិចចុងស្លាកពើហែលគោកហ្នឹងវាដូចតែគ្នាទេណាញោមកពើធម្មតាវានៅក្នុង ទឹកបើវានៅក្នុងវានៅលើគោកវាដែលរស់បានយូរហីណោះចឹងកូនចឹងដែរកពើមិនវិញបឹងតាមវិញបឹងដូចជាកូនវិញផ្ទះវិញគុណម៉ែវិញគុណឪ គេថាផ្ទះមិនជ្រកទៅជ្រកសម្យ៉ាបហ្នឹងហើយផ្ទះមិននៅទៅនៅព្រៃនោះវាអត់ល្អទេផ្ទះម៉ែផ្ទះឪនេះគឺជាចម្រកសុកសាននឹងដែលគាត់ធ្លាប់ផ្ដាល់ឲ្យយើង កំណើតគាត់ផ្ដាល់ឲ្យយើងចំណេះវិជ្ជាចេះនិយាយចេះស្ដីចេះពូលនឹងហៅមីងមៀពូបងប្អូននឹងយាយតាព្រមទាំងចេះហូបអាហារទទួលទានស្លៀកពាក់ ចេះដើរចេះរត់ទាំងអស់ហ្នឹងគឺមេត្តាបិតាណា បង្រៀនមុនយើងបង្រៀនយើងមុនគ្រូណាណាទាំងអស់អញ្ចឹងយើងកុំភ្លេចណាកុំបានខ្ពងកុំបានខ្ពស់ហើយភ្លេចលោកនោះហ្នឹងហើយអញ្ចឹងបានលោកថាប្រែរាជប្រែសក្ការាជនឹងសិស្សសោមិនខ្លាចគ្រូអាចារ្យកូនសោតមិនខ្លាចមេត្តាបិតាហ្នឹងមិនសូវខ្លាចមែនឥឡូវហ្នឹងណាញោមហ្នឹងហើយសេចក្តី សង្ឃឹមបាន ត្រឹមខកចិត្តកូនខ្ញុំធំពិតធំឥតកោះត្រើយ កូនខ្ញុំវាធំខ្ពស់លិចខ្ញុំបាត់ហើយអោម្ចាស់ថ្លៃហើយធំរហូតហួសពឹងបានមែនទេហ្នឹងហើយអវ័យអវ័យក្នុងលោកកើតព្រោះហេតុឃើញច្បាស់ក្រឡែតគុណម៉ែឪកូនរស់ធំឡើងត្រូវរកផ្លូវសងគុណម៉ែឪទៅត្រូវច្បាប់បើកូនមិនបាន សងអវ័យធំដុំកុំតែស្រីមុំប្រែក្រឡាប់ ចុះចេញពីផ្ទះមិនបានប្រាប់ប្រញាប់តាមប្រុសព្រោះស្នេហា ចំណែកកូនប្រុសក៏ដូចគ្នា កុំធ្វើរឹកពីមនុស្សបាតផ្សា ប្រគល់ខ្លួនប្រានឲ្យស្រីស្រារកផ្ដាច់សង្ខាចោលម៉ែឪគាត់ខំចិញ្ចឹម4 10 20ឆ្នាំ កូនបែសាងកម្មគេអាស្រូវចុះចេញពីផ្ទះបាត់ភ្លាមទៅតាឲ្យម៉ែឪនៅសល់អ្វីណោះញោមណោះ បង្កើតកូនមុខតែពឹងកូនខ្លះហើយអត់មានពឹងអីទេពឹងថាកូននឹងឯងជាកូនល្អផ្ដល់មុខផ្ដល់មាត់រក្សាពូជពងវងតកលទ្រព្យសម្បត្តិដែលឪពុកម្ដាយខំប្រឹងរកចែកឲ្យកូន សង្ឃឹមតែកូន ចេះរកស៊ីសង្ឃឹមតែកូន ចេះចាយវាយសង្ឃឹមតែកូនយកទៅ ចេះឆ្នៃជីវិតនឹងឲ្យបានសុខសាន្តមិនមាន បានទៅម៉ែឪនឹងឯងមកចំណែនម៉ែឪនឹងមកទៀមទាទេគឺអត់ទេ ហ្នឹងហើយគឺម៉ែឪចិញ្ចឹម4 10 20ឆ្នាំ គឺពឹងទៅលើកូនប្រុសទៅលើកូនស្រីហើយចប់បើសិនតែយើងរត់ចោលគាត់ បាត់ពីផ្ទះទៅនឹងតាឲ្យម៉ែឪនៅសល់អ្វីមែនទេបើយប់ឡើងគាត់ឈឺនឹងតើបានអ្នកណាមកគក់ច្របាច់បើសិនជាគាត់ឈឺតើបានអ្នកណានឹងឯងនាំគាត់ទៅពេទ្យនឹងទិញថ្នាំជូនគាត់ អញ្ចឹងបើយើងអត់នឹកនីដល់គាត់ហើយចាប់បើសិនពេលនឹងខ្ចល់ក៏ត្រូវស្លាប់ក្នុងយប់ហ្នឹងណាណាបានមកអូសខ្មោចគាត់នោះណោះហ្នឹងហើយនិយាយដល់ប៉ុណ្ណឹងតែមកទៅវាថាយាយអាត្មាផ្ដាំបើសិនជាមួយអាទិត្យឈឺហើយអត់មានណាគេមកអើតគេមកឈ្ងោកទេយាយលោតពីលើផ្ទះមកនឹងឲ្យញាតគេដឹងថាកូនយើងវាអាក្រក់ណាស់ មួយអាទិត្យហើយឈឺគ្មានណាមកអត់ហើយថាបើតេគ្រាន់តែលឺឯងក្អកអត់ទៅបិទទូរស័ព្ទបាត់គ្រាន់តែលឺឯងសំលេងស្អកសក់ម៉ែអាម៉េចហ្នឹងម៉ែអើយកូនអើយចាស់វាតែអញ្ចឹងទេអឺអានឹងគេអត់បិទទេហ្នឹងហើយតែបើសិនថាកូនអើយឪងឯងឈឺណាកូនដឹងស្អីឈឺទៀតណាកូនមកកណោទេមកតែខ្ញុំ បើមិនចឹងទេគ្រាន់ឮឈឺបានហើយម៉ែខ្ញុំរវល់សិនខ្ញុំរវល់សិនចាំខ្ញុំទេទៅវិញនោះមួយអាទិត្យនោះបានទេមកកូនស្រុកយៈទេមិនមែនកូនស្រុកញោមនេះទេតែបើមានឯងកែកន្លែងហ្នឹងជួនកាលហ្នឹងគាត់ អត់មាននរណាក្រៅពីកូនទេ មានតែកូននឹងឯងគឺជាទីពឹងគឺជាភាពកក់ក្ដៅដល់លោកហ្នឹងហើយអញ្ចឹងសូមឲ្យកូននឹងឯងជាកូនល្អកុំជាកូនអវៈចិត្តបត់ ហ្នឹងហើយគឺជាកូនដែលស្គាល់ខុសស្គាល់ត្រូវដឹងគុណម៉ែដឹងគុណឪរហូត ណាចេះប្រតិបត្តិលោកឲ្យលោកបានរស់សុខសាន្តដូច ជាយើងកាលនៅតូចម៉ែឪថ្នាក់ថ្នមបីបំលុំបំពេបច្ច័យទាំងឡាយ4ឲ្យយើងបានហូបឆ្អែតស្លៀកពាក់ល្អរស់នៅ ក្នុងជំរកដែលគាត់ចាត់ចែងឲ្យយើងរស់នៅ បានសុខសាន្តយើងឈឺថ្កាត់យប់ប្រលប់អីហ្នឹងគាត់ព្រួយគាត់បារម្ភគាត់នាំទៅពេទ្យណាគាត់នាំគាត់គាត់នាំយើងទៅពេទ្យនៅពេលដែលយើងឈឺមិនថាយប់មិនថាថ្ងៃ គាត់តែងតែបារម្ភអញ្ចឹងហើយពេលដែលម៉ែឪចាស់ពេលដែលយើង មានទីពឹងដៃជើង នឹងដោះដាលខ្ពង់ខ្ពស់ល្អហើយ គួរតែកលេចមើលម៉ែកលេចមើលឪនឹងឲ្យគាត់ត្រូវការកូនមកក្បែរគាត់ត្រូវការកូននឹងឯងជាកម្លាំងចិត្តគាត់សង្ឃឹមថាកូននឹងឯងជួយចិញ្ចឹមសង្ឃឹមថាកូននឹងឯងជួយនៅកិច្ចការជូនគាត់សង្ឃឹមថាកូននឹងឯង គឺជាអ្នកស្នងនៅពូជពងវងត្រកូលនិងជាទាយាតចេះថែទ្រព្យសម្បត្តិរបស់លោក ឬក៏ពេលដែលលោកចែកឋានទៅយ៉ាងហោចណាស់ក៏បានធ្វើបុណ្យតេកេណានុបទានជូនទៅលោកដែរណោះញោមណោះតែឥឡូវនេះលោកម្ដាយនេះនៅរស់នេះហ្នឹងហើយទៅរកប៉ុនឯណាឲ្យក្រៃលែងទៅរកប៉ុនឯណាឲ្យអស់ចាជាងលោកអ្នកម្ដាយតែគាត់នៅមានជីវិតនេះហូបបានទិញកាទៀវមក នៅហូបបាននេះក៏ទាវយាយហូបបានណនៅហូបអត់កើតទៀតឃើញអត់ហ្នឹងហើយបើហូបអត់កើតទៀតទុកលុយឲ្យច្រើនក៏ទិញអីហូបហ្នឹងទៅណហ្នឹងហើយតែក៏មិនបានទិញកាទៀវមិនបានទិញអីឲ្យអាលុយក៏មិនបានឲ្យចាយទៀតអះអានឹងតាមគួសារគេដូចគុណឯងកំចេះពេកហ្នឹងបានហើយណហ្នឹងហើយអញ្ចឹងក្រណដ្ឋានបុណ្យអត់បាច់ទៅរកឆ្ងាយទេបុណ្យនៅកន្លែងនេះ ហ្នឹងហើយប៉ុនលើផ្ទះគឺជាព្រះរស់ហ្នឹងហើយម៉ែឪនៅលើផ្ទះកូនរវេសសន្សំប៉ុនជូនមហូបចំណីកប់ជូនគោរពលោកមានគុណជូនគាត់ពិសាមុន អ្នកបានបន់ជាប្រកាសសម្ពុតអាវស្លៀកពាក់បើប្រឡាក់បោកហាលបត់ប្រព្រឹត្តល្អម៉ត់ចត់នេះជីវតកូនគ្រប់គ្នាអនុមោទនីហ្នឹងហើយបានហើយណោ ត្អែងត្អែងហ្នឹងហើយប៉ុណ្ណឹងចាស់ញោមដោយសារឆ្ងាយហើយតកងឡានគាត់នៅកំពង់ឆ្នាំងសាមគ្គីមានជ័យឯណោះហើយអាត្មានៅស្រុកថ្ពងអញ្ចឹងប៉ុណ្ណឹងហើយហើយក៏សំលមមទៅតាមពេលវេលាមើលទៅយាយចេះតែញឹមអ្នកម្ចាស់ប៉ុនចេះតម្លាក់ទឹកមុខនឹងគាត់ហត់គាត់នឿយមិនមែនគាត់តម្លាក់ទឹកមុខខ្លាចអត់លុយប្រគេនលោកទេសនាទេមិនមែនទេគាត់តម្លាក់ទឹកមុខមកវាគាត់ហត់ពេក ហ្នឹងហើយអ្នកម្ចាស់ប៉ុនណាអញញឹមញែមទឹកទឹកមុខស្រស់ល្អណាស់ហើយក៏សូមអរគុណចំពោះសន្តាន ទឹកចិត្តរបស់កូនប្រុសកូនស្រី និងលោកតាលោកយាយជាពិសេសលោកអាចារ្យដែលរងចាំអាត្មាមកសំដែងពធណាញោមណាហ្នឹងហើយសុំទោសម្ដង ហើយម្ដងទៀតអាត្មាគិតថាមិនចង់ទទួលអីម៉ានទេវាយប់ពួកអីខ្លាចថាក្រេនេះផងក្រេនេះផងឲ្យគាត់ចាំអញ្ចឹងពិបាក ឥឡូវសារភាពត្រង់មកទ្រង់ធុញអត់បើចាំលោកយូរអត់ធុញទេបើអត់ធុញអត់ទេអត់មានបាបអីចឹងអាត្មាណោះហ្នឹងហើយមិនចង់ឲ្យយាយចាំយូរពេលកន្លែងខ្លះចឹងណាដេចគុណឯងមកយូរពេកដេចគុណឯងមកយូរពេកអាត្មាថាមិនមែនមកយូរទេអាត្មាក្រដល់បើអាត្មាមកយូរឃើញហ៎ហ្នឹងហើយអាត្មាមកក្រដល់ហើយពីព្រោះពីខេត្តមួយមកខេត្តមួយ គឺវាឆ្ងាយដែរអញ្ចឹង ក៏សូមទឹកចិត្តញាតិញោមពុទ្ធបរិស័ទនៅទីនេះក្តីក៏ដូចជាញាតិញោមពុទ្ធបរិស័ទស្ដាប់តាមវិទ្យុក្តីបើសិន ជាមុនលោក ទេសនាតដាក់ម៉ោងណាម៉ោងហ្នឹងអញ្ចឹងងាយស្រួលដល់ពុទ្ធបរិស័ទក្រេផ្សេងផ្សេងគាត់ធ្វើបន់បំមានបំណងចង់បានលោកទេសដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងសូមអនុគ្រោះចំពោះទឹកចិត្តញាតិញោមដែលបានរងចាំជាពិសេសពុទ្ធបរិស័ទនៅភូមិស្រែចិននេះតែម្ដងមួយលើកូនប្រុសកូនស្រីទាំងអស់ និងដែលបានអនុគ្រោះឲ្យអាត្មាភាពមានឱកាសសម្ដែងពធទេសនានីទឹកដីរបស់អស់លោកនេះមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមុំនៅបុណ្យកុសល ដែលកើតអំពី ទឹកចិត្តសទ្ធាជ្រះថ្លារបស់កូន ប្រុសកូនស្រីនិងសូមបុណ្យកុសលនេះជួយណារក្សាហុំក្រងលោកម្ដាយដែល មានបជន75ឆ្នាំនេះឲ្យបន្ត លើនឹងច្រើនទៀតទៅតាមកម្លាំងបុណ្យដែលអាចរស់ទៅបានជាមលប់ដល់កូនប្រុសកូនស្រីនិងជូនបុណ្យកុសលដល់បពការីជនមានមេត្តាបិតាជាដូនជាតាសាលោហិតមិត្តសម្លាញ់ដែលលោកបាក់បែកចែកឋានទៅកាន់លោកខាងមុខទោះជាយូរយារក្តីថ្មីថ្មីនៅក្តីក៏សូមបុណ្យកុសលនេះនឹងជួយជ្រុំជ្រែងយឹតយងលោកទាំងឡាយនោះឲ្យបានកើតក្នុងទីដ៏ខ្ពង់ខ្ពស់មួយយ៉ាងទៀតសម្បុណ្យកុសលទាំងឡាយ នឹងចូលចម្រើនកើតមានដល់លោកយាយលោកតាដែលបានអបស្ទប់និងអង្គុយស្ដាប់ពធទេសនាជាពិសេសលោកអាចារ្យជាតិបដីសូមឲ្យលោកចម្រើនដោយបុណ្យជាពិសេសសូមបានសម្បត្តិបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នាពធទេសនា សន្មតបញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង